យើងមិនធ្វើវាមិនមែនថាយើងមានអារម្មណ៍ថាខ្លួនឯងអាក្រក់ of course មុខពេលមុន make up មួយក្រោយ make up ដឹងតែក្រោយ make up ស្អាតជាងហើយប៉ុន្តែយើងមានឱកាសយើងមានទេពកោសលយើងមាន skill ដើម្បីឲ្យយើងស្អាតជាងមុនហេតុអីក៏យើងមិនធ្វើវាបងគិតថា make up គ្រាន់តែជាជា art មួយអឺសិល្បៈហ៎ខ្មែរគេហៅថាសិល្បៈមួយ by applying arts to ourselves មិនមែនជាការកុហកទេគឺជាការអឺបន្ថែម like ភាពស្អាតនៅលើខ្លួនយើងយើងគិតថានឹងស្អាតឲ្យតែយើងចេះស្រឡាញ់ខ្លួនឯងឲ្យតែយើងចេះច្នៃថាតើអ្វីដែលយើងមានហ្នឹងយើងគួរ update វារបៀបម៉េច everybody born with beauty ទោះបីអ្នកទាំងអស់គ្នាមានជាលក្ខណៈស្បែកខ្មៅក៏បានអ្នកទាំងអស់គ្នារបៀបថាដូចខ្ញុំអញ្ចឹងសួរថារៀងខ្ញុំស្អាតមែន No ប៉ុន្តែឲ្យតែខ្ញុំចេះច្នៃការស្លៀកពាក់របស់ខ្ញុំ still end up ណាគេក៏ថាខ្ញុំឥឡូវហ្នឹងមើលទៅអូស្លៀកពាក់ឡើងសមស្អាតជាងមុន actually បើសួរថាតើខ្ញុំកើតមកស្អាតដូចគេហ្មងអត់សួស្តីខ្ញុំឈ្មោះម៉ៃសួស្តីអ្នកនរគ្នាខ្ញុំសីនីខ្ញុំឈ្មោះលីដានាងខ្ញុំឈ្មោះណេតរក្សាខ្ញុំអែនណាខ្ញុំឈ្មោះសំណាងអេលីណា and this is me, this is me. បើសិនជានិយាយពី negative comment ហ្មងគឺខ្ញុំទទួលបានតិចមែនតើខ្ញុំមិនដឹងថាមកពីខ្ញុំអត់សូវចាប់អារម្មណ៍អត់សូវយកវាជាធំបានឃើញតិចឬមួយក៏មិនគេណាតែភាគច្រើនគឺតិចហ្មងមិនតែបើសួរថាមានអត់មានតែភាគច្រើនអ្វីដែលគេនិយាយឬមួយគេជេរខ្ញុំមានតែខ្ញុំថតថាខ្ញុំអត់សូវស្អាតអីចឹង I like uh bikini so much I like swimwear So I, all, I almost like post a lot of things, including like my bodies with swimwear in the pictures in public. ហើយ of course ខ្ញុំទទួលបាន like គេហៅថា negative comment negative reply from uh, both in social media and outside យ៉ាអញ្ចឹងអឺគឺដំបូងគឺខ្ញុំមានអារម្មណ៍ថា I will stop I want to give up because uh because I'm born as a Khmer woman and I cannot wear swimsuit in like as a Khmer woman អឺតូចចិត្តតារបៀបថាដូចយើងយើងយើងធម្មតាក៏ប៉ុន្តែគឺសួរថាឈឺមែន តែយើងដឹងខ្លួនយើងថាយើងអត់អីហើយហើយមិនម្នាក់ម្នាក់ចេះតែសួរថាខ្ញុំឈឺមែនឬក៏អីចឹងថាអត់អីមិនបាច់ធ្វើខ្សោយមិនបាច់ធ្វើកុំធ្វើហ្នឹងយើងដឹងខ្លួនយើងថាយើងធ្វើបានតែគេអត់យល់ពីយើងគេដឹងថាអីគាត់គាត់គាត់មើលមកសម្បកក្រៅយើងគាត់គិតថាយើងនឹងធ្វើអត់បានបែប Also like I don't do anything wrong ពេលដែលគេនិយាយអញ្ចឹងគឺយើងមានអារម្មណ៍ថាអូយើងទីខ្សោយមែនទៅយើងអីអញ្ចឹងក៏ប៉ុន្តែនៅពេលដែលបកថ្ងៃមួយហ្នឹង បងថាងអត់ទេខ្ញុំត្រូវធ្វើអីមួយដើម្បីខ្លួនឯងហេតុអីបើសិនជាអត់ចូលចិត្តខ្ញុំមិនបាច់មើលទៅចាំបាច់ comment ឲ្យខ្ញុំមិនបាក់ចិត្តធ្វើអីអញ្ចឹងណាហេតុអីក៏របៀបដូចថាបើមិនចូលចិត្តគេទេ scroll ចោលទៅហេតុអីក៏ចាំបាច់ leave a word ដែរធ្វើឲ្យយើងឈឺចាប់ធ្វើអីខ្ញុំឆ្ងល់ថាខ្ញុំអត់មានដែរធ្វើអីគេហងហ្នឹងប៉ុន្តែបើឥឡូវគឺអត់អីហ្មងខ្ញុំថាគេជេជេសម្រាប់ខ្ញុំដោយសារអញ្ចេះបើសួររឿងខ្ញុំធាត់នេះមួយហ្មងណាអឺយើង អន់បើនិយាយបើថាអត់ប៉ះពាល់វាមិនតែអត់ទេបើសិនគេជេរថ្ងៃនេះបើសិនយើងនិយាយចិត្តមនុស្សហ្មងណាប៉ុន្តែខ្ញុំប៉ះពាល់តែពេលណាដូចយើង mental breakdown ពេលយើងកំពុងបាក់ចិត្តពេលយើងកំពុង stress ឃើញយ៉ាងហ្នឹងទៀតមិនវាកាន់តែ stress អញ្ចឹងឯងបានបងទៅរកចុះឈ្មោះអឺហាត់ប្រាឬអីអញ្ចឹងអញ្ចឹងបងត្រូវតែ make change បងត្រូវតែថាបង្ហាញពួកគាត់ថាអ្វីដែលពួកគាត់គិតហ្នឹងគឺមិនត្រឹមត្រូវទេ and no use of word because you are a woman yeah, you shouldn't do something like that on social media, you shouldn't do this, blah, blah, blah, blah. <laughs> so I don't think, I think they should stop using that word. It's really like, it's really touching for a lot of women. គឺរឿងធម្មតាថាព្រោះវាជាខ្លួនយើងយើងកើតមកអញ្ចឹងហើយណាមួយខ្ញុំជាមនុស្សម្នាក់ដែលអត់សូវចូលចិត្ត make up ផងនិយាយតាមត្រង់មកចាប៉ុន្តែគ្រាន់តែវាពីរផ្សេងគ្នាមួយយើងស្អាតបែបធម្មជាតិមួយយើងស្អាតបែប make up ពីមុនណាគឺខ្ញុំជាមនុស្សម្នាក់ដែលអត់អឺសូវជឿជាក់លើខ្លួនឯងហ្មងពេលដែលខ្ញុំអត់ផាត់មុខអីចឹងខ្ញុំ មិននិយាយរឿងអត់ផាត់មុខទេតែមនុស្សខ្ញុំគឺរបៀបថាមនុស្សអត់សូវជឿជាក់លើខ្លួនឯងហ្មងនៅពេលដែលបង make up ដំបូងបងអត់មាន make up ថាមកសៅអីអីគ្រាន់តែគូអាយនៅហើយនឹងលាបក្រែមទេគាត់ថាហេតុអីបានធ្វើអញ្ចឹងអឺមិនមិនព្រមខាងធម្មជាតិទៅទៅរៀនតែមិនពាក់ like wear make up ឬក៏លាប eyeliner គូ eyeliner ទៅអីបងថាអាហ្នឹងគឺជា confidence មួយរបស់ខ្ញុំវា add up confidence លើខ្លួនខ្ញុំហេតុអីបានគ្រាន់តែខ្ញុំធ្វើអញ្ចឹងខុសដែរ yeah ដល់ពេលយើងសួរគាត់យូរយូរចឹងទៅគាត់ក៏ like start to accept it okay that's how she is ចឹងទៅក៏គាត់ like fine with it តែដំបូងគាត់ឆ្ងល់មិនមិត្តភ័ក្ដិអរិយគ្រួសារយើងសួរ yeah ថ្នាក់ទី11អញ្ចឹងអាយុ7 10ឆ្នាំថ្នាក់ទី11ព្រោះកាលនោះខ្ញុំវក់រៀនខ្ញុំ nerd ខ្លាំងខ្ញុំអត់ចូលចិត្តផាត់មុខអីមិនអត់ចូលចិត្តទេអត់នឹកឃើញចង់ស្អាតទេតែពេលមកផាត់អីចឹងទៅហោះអីចឹងទៅតែយើងនិយាយទៅយើងកាយកាយរហូតចឹងទៅបានដល់ហ្នឹងបើសួរថាហេតុអីបានខ្ញុំចូលចិត្តអឺ ខ្ញុំចូលចិត្តមើល make up នៅលើ YouTube វាคล้ายទៅជាទម្លាប់របស់ខ្ញុំណាកាលណាយើងមើលរាល់ថ្ងៃទៅអានឹងវាដូចទម្លាប់រាល់ថ្ងៃរបស់យើងមួយអញ្ចឹងយើងចង់คล้ายជាដូចគេទៅពេលអញ្ចឹងយើងចាប់ផ្ដើមលួចរបស់ម៉ែតិចទៅហើយបន្ទាប់មកយើងអើយទិញខ្លួនឯងតិចទៅហើយត្រឡប់ទៅលិនចូលគ្នាមកបានដូចរាល់ថ្ងៃទៅវាជាការស្រស់ស្អាតរបស់យើងបែបមកកម្រិតជាមួយនឹងការតុបតែងមុខរបស់យើងប៉ុន្តែបើសិនជាអត់ make up ក៏យើងនៅតែស្អាតដែរតែស្អាតតែស្អាតជាខ្លួនយើង ក៏ពិតទៅអឺរូបរាងទាំងអស់ហ្នឹងជាខ្លួនឯងជារបស់យើងតាចង់និយាយថាអឺឪពុកម្ដាយយើងដែលបានបង្កើតយើងមកហ្នឹងគឺជារូបរាងរបស់យើងហេតុអីបានជាយើងត្រូវយករូបរាងរបស់យើងដែលមិនមិនដែលមិនដឹងថារូបរាងយើងមិនទេតែយើងចង់បាច់យករូបរាងដែលជារបស់ខ្លួនយើងហ្នឹងណាយកទៅធ្វើឲ្យខ្លួនឯងយើងអត់សុបាយចិត្តទៅអីទាំងដែលវាជារបស់យើងអញ្ចឹងណាចឹងចាប់ដើមពីពេលហ្នឹងមកខ្ញុំក៏រៀងមានដូចថា confident លើខ្លួនឯងខ្ញុំគិតថា អត់មានណាគេខុសទេគ្រាន់តែចង់ស្អាតខ្ញុំគិតថាមនុស្សនៅលើពិភពលោកយើងរាល់ថ្ងៃហ្នឹងណាគេក៏ចង់ស្អាតដែរធ្វើអត់ហើយចង់សួរថាយើងខុសអត់គ្រាន់តែយើងចង់ស្អាតហើយយើងខុសអត់ដែលយើងមានទេពកោសលដែលអាចធ្វើឲ្យខ្លួនឯងស្អាតបានអត់បងអត់ខុសទេអញ្ចឹងខ្ញុំគិតថាសួរថាបិទបាំងគឺជាការកុហក no មិនមែនជាការកុហកអីគេហៅ update យើងអាច update ខ្លួនឯងបានអញ្ចឹងបើសិនជាអ្នកដែលគាត់អត់ចេះ make up ខ្ញុំគោរព ខ្ញុំគោរពគាត់មែនតើដែលថាអូខេគាត់អត់ត្រូវការ make up ទេគាត់ feel confident ទៅលើមុខធម្មជាតិគាត់ខ្ញុំសរសើរខ្ញុំគោរពមែនតើប៉ុន្តែខ្ញុំអត់គោរពទៅលើអ្នកដែលគាត់អត់ make up ហើយគាត់មកជេរអ្នក make up ទេមើងងាយអ្នក make up ថា fake សើតែម្សៅអីអត់ទេពួកខ្ញុំខ្ញុំចង់ស្អាតពេលណាក៏បានដែរមុខខ្ញុំខ្ញុំចង់ពី10ម៉ោងពី10ខ្ញុំចង់ងើបមកផាត់មុខឲ្យស្អាតថតរូបក៏បានដែរអញ្ចឹងអានឹងគឺជាទេពកោសលមួយដែលយើងអាចធ្វើឲ្យខ្លួនឯងសុខចិត្តជាងមុនហើយអាប់ដេតខ្លួនឯងជាងមុន hmm so actually ប្រុសឬក៏ស្រីគឺយើងមានសិទ្ធិដូចគ្នាអឺសម្រាប់មនុស្សស្រីខ្ញុំយល់ភាកច្រើនគឺគាត់គិតថាគាត់រៀងទុនខ្សោយជាងគាត់គិតខ្លួនឯងហ្មងណាគាត់មិនតន់គេគិតឲ្យគាត់គាត់គិតបាត់ហើយ so សម្រាប់ខ្ញុំនៅពេលដែលយើងគិតអញ្ចឹងយើងបានលះយើងបានបាត់បង់ឱកាសជាច្រើនដែលយើងអាចសម្រេចឬក៏យើងបានឈានទៅដល់អីមួយតែក្នុងមហោក្រោយនេះខ្ញុំឃើញមាន a lot of entrepreneur ដែលជាស្រី គាត់បង្កើត business បានដោយខ្លួនឯងគាត់ graduate ទៅរៀនដល់ software support life បានដោយខ្លួនឯងបើសួរថាមនុស្សផងមនុស្សស្រីនៅសិតស្មើគ្នាអត់អត់ទេខ្ញុំមិនដឹងថាខ្ញុំនិយាយតិចវីដេអូនេះទីគេចេតែនឹងដូចដូចដូចដូចអាឧទាហរណ៍មិញដែលខ្ញុំភ័យខ្លាចគេចេហ្នឹងវាជាឧទាហរណ៍ស្ដែងស្ដែងមួយដែលខ្ញុំមានអារម្មណ៍ថាខ្ញុំនិយាយអីនៅអត់ទាន់បានពេញមុខពេញមាត់ដោយមនុស្សផងជាទូទៅរាល់ថ្ងៃហ្នឹងគឺដូចយើងដឹងហើយថាបរោះគឺ ខ្ញុំមិនដឹងមើលចេះតែខ្ញុំមានអារម្មណ៍ថាបុរសដូចគាត់មានអំណាចជាងមនុស្សស្រីហ្មងតាមដែលមនុស្សគ្រប់គ្នាមើលទៅគឺមិនអញ្ចឹងហ្នឹងឯងបងធម្មតាយើងមនុស្សស្រីទៅណាម្នាក់ឯងយើងតែងតែខ្លាចព្រោះយើងនិយាយថាទុនខ្សោយឬក៏អីអញ្ចឹងយើងអត់មានសិទ្ធិគ្រប់គ្រាន់អីអញ្ចឹងទៅកូនស្រីកុំឲ្យទៅណាចេះចេះចេះចេះមួយចេះពីរកុំឲ្យចេញដើរយប់កុំឲ្យចេញទៅធ្វើការម្នាក់ឯងអីចឹងទៅខ្លាចអ្នកផ្សេងគេនិយាយមកចេះអញ្ចឹងអញ្ចឹង ក៏វាធ្វើឲ្យមនុស្សមួយចំនួនក៏មានអារម្មណ៍ថាបាក់ទឹកចិត្តទៅលើខ្លួនឯងថាហេតុអីបានជាយើងរស់នៅក្នុងសង្គមមួយដែរប៉ុន្តែមានសិទ្ធិអត់ស្មើគ្នាបើយើងមើលទៅលើ reality ឬក៏ភាពជាក់ស្ដែងក្នុងសង្គមនីមួយមួយណាមកជាជាក់ថាមិនទាន់មានភាពស្មើគ្នាសូម្បីតែការ offer job អឺ yeah just that example អ្នកខ្លះគាត់ថាការងារមួយនេះគឺស័ក្តិសមប្រភេទអឺបុរសជាងបងអត់និយាយថាអឺការងារលីសែងសំណងឯងបងមិនចង់និយាយអញ្ចឹងឯងឧទាហរណ៍ថា pilot គេថាអាហ្នឹងការងារមនុស្សប្រុសហ្នឹងចុះមាន proof មកពីណាថាមនុស្សស្រីអាចបើកយន្តហោះបានអឺដូចជា engineer តែអាហ្នឹងការងារមនុស្សប្រុសហ្នឹងឧទាហរណ៍ថាបងរៀនចប់ហើយបងទៅបងទៅធ្វើជា like វិស្វករគូបអីអញ្ចឹងឬក៏ឧទាហរណ៍ថាហុចញ៉ាំខាតឲ្យគេទៅបងជា engineer គេ like បងជឿជាក់ថាគេនឹងមាន expression មួយថាអូ engineer ពេក should be a man ឬក៏មនុស្សប្រុសគួរធ្វើការនឹងជាងអីអញ្ចឹងណាអញ្ចឹងមានការអញ្ចឹងគ្រាន់តែយើងនិយាយលើការងារហ្នឹងវា discriminate បាត់ហើយហ្នឹងដូចខ្ញុំចង់និយាយថាខ្ញុំចង់ឲ្យសង្គមយើងណាមើលឃើញមកអឺចង់ឲ្យគាត់ឈប់ប្រកាន់ខ្ជាប់ពាក្យថាគាត់ជាមនុស្សស្រី ខ្ញុំចង់ឲ្យគាត់ឈប់ប្រកាន់ខ្ជាប់នៅពាក្យហ្នឹងមនុស្សសែមនុស្សផល we all human being like ឥឡូវស្មែឥឡូវមនុស្សសែក៏គាត់អាចរៀនដល់កម្រិតគេហៅថាការសិក្សាកម្រិតខ្ពស់បានក៏អាចចូលធ្វើទាហានបានដូចគ្នាហើយហ្នឹងឯងចង់និយាយថាអ្វីអ្វីគ្រប់យ៉ាងគឺអាចគឺផ្លាស់ប្ដូរបានច្រើនតែហ្នឹងឯងខ្ញុំនៅតែចង់ផ្លាស់ប្ដូរនៅអ្វីដែលគាត់គិតថាគាត់ជាមនុស្សស្រីគាត់ពាក់មីកានីទៅហែលទឹកមួយចំតែដល់ពេល ពួកគាត់មនុស្សផងគាត់ពាក់អីក៏ដោយអត់ខ្វល់អីគេជាប្រុសហ្នឹងហើយយើងជាស្រីមកយើងតែពាក់អញ្ចឹងខ្ញុំគិតថាសង្គមយើងមួយថ្ងៃហ្នឹងក៏បើកសិទ្ធឲ្យស្មើគ្នាដែរតែគ្រាន់តែថាដោយសារតែឧទាហរណ៍តាមវប្បធម៌របស់យើងទលាមទម្លាប់របស់យើងផ្នត់គំនិតរបស់យើងនៅរៀងដាក់គំនាបនៅលើស្រីបន្តិចដូចយើងអត់អាចដើរលេងយប់ចង់សួរថាឥឡូវនៅពេលដែលគេនិយាយថាស្រីស្រីដើរលេងយប់ខុសអត់បើយើងសួរនៅលើអ៊ីនធឺណិតអត់មានអ្នកគេថាខុសទេប៉ុន្តែបើនៅក្នុងទំនៀមទម្លាប់គឺនៅតែមានគេប្រកាន់ច្រើនចឹង Find out what you want be who you are and then show it like បង្ហាញថានេះគឺជាខ្ញុំ this is me like I want to do this no judgmental I don't I don't really care about those judgment anymore this is me stuff like that and then second first when you start from yourself second you should support each other women support women those stuff like that happens we when we fight together we can fight against anything we are strong so ខ្ញុំឃើញខ្ញុំអាចឃើញថាមនុស្សស្រី គាត់ខ្លះក៏គាត់អាចជន់ឆ្លីលើមនុស្សស្អីផ្សេងដែរចាអញ្ចឹងដំបូងពេលយើង start យើង start ថាយើងឆ្លាញ់បែបនេះយើងបញ្ចេញហើយយើងត្រូវគ្រប់គ្រងមនុស្សស្រីណាដែលគាត់ស្រឡាញ់បែបជាខ្លួនគាត់ដូចគ្នាកុំជន់ឆ្លីគ្នាកុំមើងងាយគ្នាខ្ពស់ទាបគឺយើងនៅតែរស់នៅក្រោមមេឃតែមួយនៅលើផែនដីនេះតែមួយឯងសម្រាប់បងឥឡូវអូនគិតមើលបងអាយុ32ឆ្នាំហើយបងអត់មានគ្រួសារបងអត់ចាំគ្រួសារឬក៏អឺ ខាង in law បងមិនអញ្ចឹងទេបើនិយាយសរស័ព្ទថាប្តីបងមិនអញ្ចឹងទេបងអត់ចាំទេឬក៏បងអត់ចង់មានថ្ងៃហ្នឹងដែរមូលហេតុទី1នោះគឺថាបងចង់ឲ្យឲ្យគេនឹងឲ្យតម្លៃបងព្រោះបងមានតម្លៃខ្លួនបងហើយបងនិយាយពីដើមថាបងស្រឡាញ់ខ្លួនឯងអញ្ចឹងបងអត់ចង់ឲ្យអ្នកណាមកស្រឡាញ់បងតិចជាងខ្លួនបងស្រឡាញ់បងទេអញ្ចឹងនៅពេលដែលទីមួយយើងជឿជាក់ថាអ្វីដែលយើងធ្វើហ្នឹងគឺត្រឹមត្រូវយើងអត់មានឈ្នានីសអ្នកដទៃយើងអត់មានធ្វើបាបគេអញ្ចឹងឧទាហរណ៍ថាមានគេជេរមកប៉ក ថាធ្វើចឹងអត់ត្រូវទេអញ្ចឹងចឹងចឹងចឹងតែយើងសួរខ្លួនឯងថាអ្វីដែលយើងធ្វើរាល់ថ្ងៃហ្នឹងដើម្បីឲ្យយើងរីកចម្រើនជាងមុនឬមួយថយក្រោយជាងមុនអញ្ចឹងនៅពេលដែលយើង confident ខ្លួនឯងហើយហើយអញ្ចឹងទោះបីជាអ្នកសម្ដីអ្នកដតីមកប៉ះពាល់ក៏ប៉ះពាល់តិចតួចបំផុតអញ្ចឹងអឺតើយើងហ៊ានវារឹងមាំហើយយើងដឹងថាបើយើងធ្វើអានឹងត្រូវ យើងត្រូវយើងអត់មានប៉ះពាល់អ្នកដតីយើងរៀនធ្វើអញ្ចឹងដល់បើត្រឡប់សួរសួរត្រឡប់មកសំណួរមកឯងវិញកុំឲ្យថាវែងឆ្ងាយពេកឬផងមួយមនុស្សស្រីមានសិទ្ធស្មើគ្នាអត់កុំលៀតនៃសិទ្ធសិទ្ធស្មើគ្នាតែគ្រាន់ថាមនុស្សស្រីនៅខ្ញុំនៅមានអារម្មណ៍ថាគាត់នៅរៀងមានគម្លាតសម្រាប់អ្នកចំនួនក្រោយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នា release a confidence ដែលអ្នកទាំងអស់គ្នាមាននៅក្នុងខ្លួនអ្នកទាំងអស់គ្នាចេញមកខាងក្រៅ confidence ទាំងអស់ហ្នឹងគឺជាកម្លាំង you can say power ដែលអាចធ្វើឲ្យអ្នកនរគ្នាទៅដល់ target goal ដែលអ្នកនរគ្នាចង់បានសម័យនេះហើយស្រីប្រុសគឺមានសិទ្ធស្មើគ្នាយើងគួរតែ delete ពាក្យថាភេទចេញទៅស្រីឬក៏ប្រុសគឺយើងមានជាមួយនឹង ability សមត្ថភាព uniqueness របស់យើងផ្សេងផ្សេងគ្នា bring out your unique point and power ឲ្យតែយើងដាក់ចិត្តហើយយើងធ្វើអីក៏បានដែរគេសង់យន្តហោះបានដែរយើងធ្វើប៉ុណ្្នឹងអត់បានទេហើយបើសិនចង់ធ្វើអីធ្វើទៅ ឲ្យតែអត់ជាប់គុកអញ្ចឹងបើសិនធ្វើហើយយើងលែងសុបាយចិត្តមួយវាយើងអត់សុបាយចិត្តមួយវាបោះចោលធ្វើអីផ្សេងអញ្ចឹងបើសិនសារ10មុខហើយមិនដែរអត់ត្រូវមុខទេអញ្ចឹងព្យាយាមបើសិនជាខ្ញុំធ្វើបានអ្នកទាំងអស់គ្នាក៏ធ្វើបានដែរចា៎ថានៅក្នុងសង្គមកម្ពុជាយើង គឺល្អគ្រប់គ្រាន់ហើយគឺខ្ញុំស្រឡាញ់មែនតែនតែអ្វីដែលខ្ញុំចង់ផ្លាស់ប្ដូរបន្តិចទៀតគឺឈប់ប្រកាន់ខ្ជាប់នៅពាក្យថាគាត់គ្រាន់តែជាមនុស្សស្រីទេ ពីព្រោះពួកយើងមនុស្សស្រីយើងអាចធ្វើអ្វីៗបានគ្រប់យ៉ាងដូចតែគេដូចតែមនុស្សប្រុសគាត់ធ្វើបានដូចគ្នា ចង់និយាយថាចូលធ្វើទាហានក៏យើងអាចធ្វើបានធ្វើការអ្វីធ្ងន់ក៏យើងអាចធ្វើបានយើងមានកម្លាំងមានដៃពីរជើងពីរដូចគ្នាទេ and to those women out there that uh, I know it's really hard to face this sex uh, equality but I want you to know that not every life is perfect everyone's life is not perfect and when once you tired once you exhausted I want you to take a rest just take a break relax, and then you gain the strength and come back better and stronger. Don't ever give up. And that's what I usually use for those women out there. Stay strong, just take a rest when you're like pressure, but don't give up ever. Always remember, we are far from perfect. Don't កុំកុំ look for perfection អត់មានណាគេ perfect ទេលើโลกហ្នឹងអញ្ចឹងឲ្យតែអូនគាត់ថាខ្ញុំសប្បាយចិត្តអឺនេះគឺជាអ្វីដែលខ្ញុំអឺធ្វើបាន គឺអូនល្អហើយយើងគឺជាមនុស្សស្រីមែនប៉ុន្តែអឺសម័យនេះហើយហ្នឹងហើយអញ្ចឹងមានន័យថាយើងគឺមានសិទ្ធិស្មើគ្នាអ្វីក៏ដោយឲ្យតែមនុស្សប្រុសធ្វើបានក៏យើងអាចធ្វើបានដែរសំខាន់គឺយើងមានភាពជឿជាក់លើខ្លួនឯងយើងមានថាជំនឿជឿជាក់លើខ្លួនឯងថាយើងអាចធ្វើបានអញ្ចឹងណាយើងកុំនៅតែចេះតែមានអារម្មណ៍មួយគិតថាអូយអាហ្នឹងធ្ងន់ពេកអាហ្នឹងពិបាកពេកឬក៏អីចឹងទៅយើងព្យាយាមធ្វើទោះបីជាម្ដងមិនបាន ឧទាហរណ៍ថារឿងហ្នឹងមនុស្សប្រុសគេធ្វើម្ដងបានសម្រេចតែយើងជាមនុស្សស្រីយើងកុំនេះយើងនិយាយថាយើងខំប្រឹងទៅមុខរហូតដល់តែយើងបានសម្រេចអញ្ចឹងណានិយាយទៅគឺយើងត្រូវតែរឹងមាំក្នុងនាមជាមនុស្សស្រីទោះជា make up ក៏ដោយឬក៏មិន make up ក៏ដោយសូមឲ្យមាន self confidence ត្រូវជឿជាក់ថាខ្លួនឯងនៅតែស្អាតហើយឲ្យខ្ញុំគឺជាខ្ញុំខ្ញុំស្អាតគ្រប់ពេល be you be confident